chậm đằng Chờ đấy Lại đây الله بسم الله الرحمن الرحيم الحمد لله والصلاة والسلام على بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء المرسلين نبينا محمد وعلى آله وصحبه أجمعين أما بعد أنا الحمد لله الحمد لله السلام عليكم ورحمة الله وبركاته الحمد لله យើងសូមគោរពនិងថ្លែងអំណរអគុណចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាដែលបានផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នាបានមានវត្តមាននៅក្នុង Majlis Ilmu នៅក្នុងកម្មវិធីដែលយើងទាំងអស់គ្នារៀនសូត្រអំពីហុកុមហុកុមរបស់អល់ឡោះស៊ុបហានាហ៊ូវតាឡាហើយជាពិសេសនោះគឺតកតងទៅនឹងអ៊ីបាដាតសម្បាសយ៉ាងដែលយើងទាំងអស់គ្នាបានរៀនកន្លងមកយ៉ា ដូច្នេះអឺតាមរយៈការលីកោអាតមានន័យថាជួបជុំគ្នារបស់យើងនៅក្នុងកម្មវិធីនេះគឺពុពេញទៅដោយប្រកាសរ៉ហ្មាត់អំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាយ៉ាហើយនឹងហើយនឹងក៏សូមឌូអាអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាសូមឲ្យការជួបជុំរបស់យើងគឺជាការជួបជុំមួយពុពេញទៅដោយការ អាណិតស្រឡាញ់អំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាពោពេញទៅដោយក្តីមេត្តាករណាអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាហើយនឹងការមកអាហ្វអំពូនអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអងអងមីមីទាំងអស់ឆ្លៀកក្នុងឱកាសនេះមុននឹងមីមីរបស់យើងដែលធ្វើដំណើរតាមផ្លូវមិនទាន់មកដល់អឺលិនសូមរំលឹកនៅហ្វាឌីឡាត់ខ្លះខ្លះដែលយើងទាំងអស់គ្នាទទួលបានតាមរយៈ កម្មវិធីថ្ងៃសៅរ៍និងថ្ងៃអាទិត្យរបស់យើងនេះគឺយើងដឹងថាយើងម្នាក់ម្នាក់នឹងទទួលបាននៅប៉ះឡាឬក៏ផលបុណ្យរៀងរៀងខ្លួន ទៅតាមអាម៉ាល់ដែលយើងបានធ្វើណាចឹងដូចលិនបាននិយាយគៀបអត់ស្និទ្ធតែរៀនតិចទេចឹងសំខាន់អឺយើងដឹងហើយថា អល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានប្រើឲ្យយើងទាំងអស់គ្នាសហការគ្នានៅក្នុងប្រការល្អវតាអាវ៉ានូអាឡាលបិរិវតាក់វ៉ាចូលពួកអ្នកសហការគ្នានៅក្នុងប្រការដែលល្អអលបិរណាប្រការល្អហើយនឹងប្រការដែលតកវ៉ាដែលនាំឲ្យយើងកោតខ្លាចទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាចឹងហើយចង់រំលឹកឡើយនេះគឺថាហេតុអីបានថាម្នាក់ម្នាក់ទទួលបានប៉ះឡាអឺ រៀងរៀងខ្លួនទៅតាមអ្វីដែលយើងធ្វើយើងបានសហការគ្នានៅប្រការល្អអ្នកខ្លះបញ្ចេញកម្លាំងរៀបតប់រៀបកន្លែងអ្នកខ្លះក៏បរិច្ចាគនៅលុយកាក់ផ្ទាល់ខ្លួនរបស់គាត់ដើម្បី sponsor ឧបត្ថម្ភកម្មវិធីមានជាអាហារហើយអ្នកខ្លះទៀតក៏បាន ចំណាយនៅកម្លាំងរបស់គាត់ណានៅក្នុងការចំអិនយ៉ាអញ្ចឹងមិនន័យថាទាំងអស់នេះ នេះបង្ហាញអំពីការសហការនិងរួបរวมគ្នាហើយទាំងអស់នេះគឺដើម្បីឲ្យកើតមាននៅកម្មវិធីដើម្បីយើងទាំងអស់ទទួលបាននូវចំណេះដឹងអំពីអល់ឡោះស៊ុបហានហូវតាអាឡាហើយយើងទាំងអស់គ្នាមិនដឹងទេថាអងអងមីមីយើងត្រូវអល់ឡោះស៊ុបហានវតាឡាមកអាបំពូនឬក៏អល់ឡោះស៊ុបហានតាឡាបញ្ចូលយើងទៅក្នុងឋានសួគ៌តាមរយៈទង្វើល្អរបស់យើងណាមួយយើងអត់ដឹងទេដូច្នេះចូលយើងទាំងអស់គ្នាកុំ មើលស្រាលចំពោះ ទង្វើល្អដោយនប៊ីបានប្រាប់ថាឡាតះកិរ៉ាណាមីណលម៉ារូហ្វីសៃអាចូលអ្នកកុំអឺមើលស្រាលនៅ ទង្វើល្អណាហោជួនកាលយើងអឺទង្វើល្អរបស់យើងមួយនោះឬក៏ប្រការល្អរបស់យើងយើងចាត់ទុកថាតូចតាច ក៏ប៉ុន្តែ DCC អល់ឡោះស៊ុបហានាហ៊ូវតាអាឡាចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាគឺធំធេងណាស់អញ្ចឹងដូចជាយើងដឹងថាទង្វើល្អគឺត្រូវបានអល់ឡោះស៊ុបហានាហ៊ូវតាអាឡាចិញ្ចឹមឃើញទេទូចរហូតធំដូចភ្នំនេះឃើញទេប៉ះឡើងខ្លះទង្វើល្អខ្លះវាទូចមែនក៏ប៉ុន្តែត្រូវបានអល់ឡោះស៊ុបហានវតាឡាចិញ្ចឹមបីបាច់ថែរក្សាវាឲ្យធំធាត់ធំធាត់រហូតដូចភ្នំ ចានឹងទាំងវើល្អយល់ទេអញ្ចឹងហើយបានយើងក៏មើលងាយនៅទាំងវើល្អបើទោះបីវាជាអឺប្រការទុយតាចក៏ដោយណាអញ្ចឹងឧទាហរណ៍លិនតែងតែលើកទឹកចិត្តចំពោះរំលឹកចំពោះបងប្អូនដែល មានចិត្តសម្រាប់នៅក្នុងការចំណាយ sponsor ទៅលើប្រការល្អណាមិនថាឡើយអឺមហូបអាហារឬ ក៏ទឹកអីអីតិចតួចក៏ដោយទឹកហូបអីក៏ដោយណាព្រោះយើងនឹងទទួលបានប៉ះឡាធំធេងអំពីអល់ឡោះសុផាណាហូវតាឡាលិនមករំលឹកមីមីតកតងទៅនឹងទង្វើរបស់ស្ត្រីម្នាក់ដែលគាត់នាំកូនរបស់គាត់មកជួបអាអ៊ីសារ៉ាឌីយ៉ាឡោះអានហាណាស្ត្រីដែល ក្រហើយគាត់នាំកូនពីរនាក់មកជួបប្រពន្ធរបស់នប៊ីយើងមហាម៉ាត់សុលឡាសាមើលមីអាអ៊ីសា ហើយគាត់ក៏បានសុំគេហៅថាសុំរីស្គីណាដោយសារគាត់គាត់ខ្វះខាតជាងមីអាចាស់គាត់ថាគាត់ក៏បានឲ្យផ្លែលម៉ើឲ្យមីនោះ3គ្រាប់ឃើញទេព្រោះគាត់កូនម្នាក់ហើយកូន2នាក់មីម្នាក់3នាក់អញ្ចឹងអាចាស់គាត់ក៏បានឲ្យផ្លែលម៉ើតែមីនោះ3គ្រាប់ឃើញទេហើយមីនោះក៏បានឲ្យលម៉ើទៅកូនរបស់គាត់ហ្នឹងម្នាក់មួយគ្រាប់ដើម្បីហូប ទុកមួយគ្រាប់នៅជាមួយគាត់អញ្ចឹងនៅពេលដែលកូនរបស់គាត់ហូបផ្លែម្នាក់មួយផ្លែលម៉ើអស់ហើយសុំម៉ាក់ទៀតណាសុំមីនឹងទៀតអញ្ចឹងមីនឹងរៀបរៀបហូបសម្រាប់ខ្លួនឯងធ្វើហេវវិញណាយ៉ាក្រោយមកមីនោះក៏បានដាក់ផ្លែលម៉ើក្នុងមាត់ហើយក៏បានហែកជាពីរពុះផ្លែលម៉ើជាពីរហើយឲ្យកូនម្នាក់មកចំហៀងទៀត ឃើញទេអាអ៊ីសារ៉ាឌីឡោះអានហាគាត់បានឃើញនៅទង្វើដ៏ចម្លែករបស់ស្ត្រីម្នាក់ហ្នឹងគាត់ក៏បាននាំរឿងទៅប្រាប់នប៊ីរបៀបដែលនប៊ីមកដល់ផ្ទះគាត់ថាយ៉ារ៉ាស៊ូលឡោះមានស្ត្រីម្នាក់ មកជូកលិនសុំរីស្គីហើយលេងក៏បានឲ្យផ្លែលម៉ើ3គ្រាប់ហើយទង្វើអញ្ចឹងណាឲ្យកូនអ្នកមួយហើយក៏មកសល់មួយគ្រាប់គាត់អត់ហូបខ្លួនឯងទេលិនស្មានតែគាត់ហូបខ្លួនឯងបាត់ទៅហើយណាប៉ុន្តែដោយសារកូនគាត់ទាចង់បានទៀតហើយមីនោះក៏បានហែកលម៉ើពីជំរាបចែកឲ្យកូនទាំងពីរទៀត ឃើញទេអាយសាក៏ថាលិនចម្លែកនៅទង្វើរបស់ស្ត្រីនោះនប៊ីនៅពេលដែលលើអាយសានិយាយរឿងនឹងប្រាប់គាត់នប៊ីបានប្រាប់ថាអឺអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអោជាបាអាឡៃហលជិនណាអោអាយសាដោយសារទង្វើដ៏ចម្លែកដោយសារទង្វើល្អរបស់មីនោះគឺអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានដាក់វ៉ាជីប ទៅលើមីនោះចូលឋានសួគ៌របស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាអល់ឡោះអក្បរទង្វើយើងឃើញថាទូចហ្នឹងមិនហើយអ្នកដែលយើងធ្វើបះឡើងហ្នឹងមិនមានអ្នកឆ្ងាយទេកូនរបស់យើងដែលវាយឹបចិញ្ចឹមកូនរបស់យើងដែលចាំបាច់ត្រូវតែចិញ្ចឹមក៏ប៉ុន្តែទង្វើល្អរបស់គាត់ដល់កម្រិតហ្នឹងយ៉ាគឺនប៊ីបានបញ្ជាក់ថាមីនោះទៅអល់ឡោះស៊ុបហានាហ៊ូវតាអាឡាវ៉ាជិប ចាំបាច់មែនឲ្យគាត់ចូលក្នុងឋានសួគ៌របស់អល់ឡោះស៊ុបហានូតាឡាដល់ឲ្យទង្វើល្អរបស់គាត់មួយហ្នឹងឃើញទេអូ ជាងតាមរយៈហាឌីសនេះគឺលិនរំលឹកចំពោះមិនមិនថា ទង្វើល្អរបស់យើងជាច្រើនដែលយើងបានធ្វើណាគឺត្រូវបានអល់ឡោះស៊ុបហានាហ៊ូវតាឡាតបស្នងនៅការតបស្នងវិញដ៏ធំធេងដែលយើងមិនដឹងនៅទំហំរបស់វាណាណាហើយដូចជារឿងច្រើនណាស់ដែលតកតងទៅនឹងការបរិច្ចាគការរួមចំណែកនៅក្នុងការផ្ដល់ជាអាហារណាការធ្វើឲ្យមានមហានៈផ្ដល់ជាអាហារទៅចំពោះអ្នកដែលត្រូវការនេះគឺប៉ះឡាវា ធំធេងណាស់ចុះទម្រាំយ យើងចំណាយនៅទ្រព្យសម្បត្តិដែលជាទីស្រឡាញ់របស់យើងដើម្បីជួយដល់អ្នកត្រូវការណាក៏ដូចជា អាហារដែលដិនតែងតែនិយាយនៅក្នុងកម្មវិធីនេះគឺដោយសារមានបងប្អូនរបស់យើងគាត់អល់ហាំឌុលឡាតែងតែរួមចំណែកនៅក្នុងការបរិច្ចាគដើម្បីចង់បានប៉ះឡាអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាហើយទឹកយ៉ាងនេះនឹងតែងតែរំលឹកថាណា ស្ត្រីម្នាក់នៅក្នុងហាឌីសនប៊ីបានបញ្ជាក់ថាត្រូវបានអល់ឡោះស៊ុបហានាហ៊ូវតាអាឡាម៉ាហ្វំពូនអភ័យទោសឲ្យគាត់ហើយនេះស្ត្រីទេសចាដែលបាបកម្មធំច្រើនបំផុតក៏ប៉ុន្តែដោយសារទង្វើល្អរបស់គាត់មួយដោយសារគាត់ដងទឹកណាឲ្យឆ្កែឲ្យឆ្កែហូបឲ្យឆ្កែផឹកណាបាទនៅទង្វើល្អរបស់គាត់ហើយអល់ឡោះស៊ុបហានាប៊ីបានជាក់ស្ត្រីនោះត្រូវបានអល់ឡោះស៊ុបហានាម៉ាហ្វអំពូន ឲ្យទង្វើល្អរបស់គាត់ដល់នេះអញ្ចឹងមានថាទង្វើល្អនេះមានថាទទួលបាននៅប៉ះឡាធំដៃណាស់អញ្ចឹងមិនមើលរបស់យើងមកជុំគ្នាអស់ណាអញ្ចឹងយើងមិញលិនបាននិយាយពីរឿងតកតងអត្តហិយាប៉ុន្តែអឺវាជាប្រធានបទដែលយើងទុកចុងក្រោយហើយក៏បានចប់ទៅហើយប៉ុន្តែមួយមួយខ្លះគាត់អត់បាន អានមកអញ្ចឹងយើងសូមលិនយប់នេះដែរលិនសូមចាប់ផ្ដើមសារជាថ្មីតកតងទៅនឹងអឺរបៀបនៃសម្បាសយ៉ាង របស់យើងអញ្ចឹងមិនមិនកាលពីមេរៀនថ្ងៃមុនយើងចូល មកដល់ទឹកមានរទុលអហ្រមយល់ទេអញ្ចឹងនៅក្នុងទឹកមានរទុលអហ្រម គឺយើងបានដឹងហើយអំពីអឺ របៀបរបស់វាណាគឺការសូត្រអល់ឡោះអក្បរណាហើយនឹងការហើយនឹងឌូអាដែលយើងត្រូវសូត្របន្ទាប់ពីនោះអញ្ចឹងមីមីតែងតែសូត្រនៅឌូអា ដែលមីមីបានរៀនអឺចេះរៀងរៀងខ្លួនណាអញ្ចឹងលោកអ្នកដឹងថាមីមី អនុវត្តនៅទៅឲ្យណាមួយទេ ណាមើលមើលអោងអោងចឹងដែរពីព្រោះអឺហាឌីសដែលបានរាយការណ៍អំពីនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដែលថានប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបន្ទាប់ពីតក្បៀរទុលអ៊ីហ្រាមនោះគឺមានហាឌីសមានសេចក្តីរាយការណ៍ជាច្រើនថានប៊ីម្ដងទូអានេះម្ដងទូអានេះគុលអ៊ីនណាសាឡាទីវ៉ានូសុគីវ៉ាម៉ាហ្យាយាវ៉ាម៉ាម៉ាទីលិលឡាហ៊ីរ៉ាប៊ីលអាឡាមីនឡាឆារីក ឬក៏អឺ آه، آه، سبحانك اللهم وبحمدك تبارك اسمه رب آه، إيه؟ تبارك ربك وتعالى جدك ولا اله غيرك ឬក៏មិនមិនសូត្រថា الله اكبر كبيرا والحمد لله كثيرا وسبحان الله بكرة وأصيلا نعم ហើយនៅដអាច្រើនទៀតណាដែលមានសេចក្តីរាយការណ៍អំពីនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគេហៅសុនណានៅពេលដែលយើងតាក់បៀរទុយអះរ៉មអោបដៃហើយយើងស្ងាត់បន្តិចស្ងៀមបន្តិចហើយចន្លោះហ្នឹងហើយគឺជាសុនណាឲ្យយើងសូត្រឌូអាអ៊ីស្ទីហ្វតាហយ៉ាឌូអាអ៊ីស្ទីហ្វតាហយ៉ាអីគេអូនទៅ អត់អូអារម៉ងហ្នឹងមានយន្តហោះអត់អីអ៊ីនសាអល់ឡោះអូខេអញ្ចឹងមិនមិនការវិយោគមិញលិនបានចែកនៅឌូអាអ៊ីស្ទីហ្វតាឌូអាអ៊ីស្ទីហ្វតាមិនមិនខ្លះអត់បានមកឌូអាដែលមានមីមីគាត់សំណូមពរពីលិនឲ្យបកប្រែជាភាសាខ្មែរណា ហើយនឹងភាសាអារ៉ាប់ហើយមានមីមីខ្លះគាត់ថានៅគាត់អត់ទាន់ចេះអានអារ៉ាប់ទៀតហើយគាត់ចង់បានទូអានេះអញ្ចឹងមានអ្នកសំណុំពរចង់បានឲ្យសរសេរទូអាហ្នឹងជាភាសា ខ្មែរទៀតដូចអល់ឡោហ៊ុម៉ាអញ្ចឹងអឡោអល់ឡោម៉ាអញ្ចឹងទៅទូទួលយើងគាត់នឹងព្យាយាម សរសេរនៅដុអានឹងឲ្យហើយទួនកំរីគាត់ថាគាត់មាននៅដុអានឹងដែលមានគេបង្រៀនដែលសម្រាប់បង្រៀនអ្នកដែលបងប្អូនរបស់យើងដែលទៅតែនឹងចូលសាសនាអ៊ីស្លាមថ្មីថ្មីហ្នឹងណាអញ្ចឹងគឺមានចឹងពួកយើងកំពុងស្រាវជ្រាវនៅសិភៅនឹងឆ្លងឃើញយកមកចែក អញ្ចឹងមិនវៃយប់នេះគឺលិនសូមបកប្រែដើម្បីឲ្យបានក្បោះក្បាយបន្តិចតទៅទៅនឹងទូអាដែលយើងទាំងអស់គ្នាសូត្របន្ទាប់ពីយើងទឹកវារទុលអ៊ីហ្រាមណាអញ្ចឹងយើងទាំងអស់គ្នាបានដឹងហើយថាសម្បះយ៉ាងគឺមានន័យថាការសុំទូអាអំពីអល់ឡោះស៊ុបហានាហ៊ូវតាឡាការសុំឲ្យអល់ឡោះស៊ុបហានាហ៊ូវតាឡាមកអាប់អំពូនឲ្យយើងការសុំអំពីអល់ឡោះស៊ុបហានាហ៊ូវតាឡាឲ្យផ្ដល់នៅសុខស្លាមាត់ ចំពោះយើងផ្ដល់ឲ្យមាន risky សូមច្រើនណាស់ដែលយើងសូមអល់ឡោះសុបានផ្ដល់នៅការចង្អុលបង្ហាញនៅផ្លូវដ៏ត្រឹមត្រូវមកចំពោះយើងអញ្ចឹងក្នុងពេលនេះគឺលិនសូមលើកយកនៅ dua ដែលលិនបានចែកឲ្យមីមីហើយមីមីអាចទន្ទិញឬក៏ យកទៅអនុវត្តអ្នកខ្លះគាត់ថាតលតួនសូតដាក់ទូរស័ព្ទជាសម្លេងឲ្យគាត់យកទៅស្ដាប់អានឹងបានគាត់តែចាំនេះណាអត់ដីចាំយើងធ្វើជាសម្លេងឲ្យអញ្ចឹងกระดาษលិនបានចែកមិនមិនដែលអត់ទាន់បានយកกระดาษចាំចាំមកយកចុះឬក៏ទីទៀតចាំចែកឲ្យអញ្ចឹងលិនសូមបកប្រែនៅអត្ថន័យដែលយើងទាំងអស់គ្នាសូត្របន្ទាប់ពីតក្បៀរទុលអ៊ីហ្រាមអល់ឡោះអក្បរណា ចឹងមុននឹងយើងសូត្រហ្វាទីហាគឺយើងសូត្រឌូអាដែលសុនណះនប៊ីសល្លឡោះអាលីវ៉ាសាឡាំឲ្យយើងសូត្រនោះគឺ من hadis dari mereka ampi Abu Hurairah radhiyallahu anhu qal kana Rasulullah sallallahu alaihi wasallam idza kabbara fi shalah sakata hunayyah qabla an yaqra អញ្ចឹងអប៊ូហុរ៉ៃរ៉ះគាត់បានរាយការណ៍ថាពិតប្រកបណាស់ណារ៉ាស៊ូលឡោះនប៊ីយើងសល្លឡោះអាឡៃហ៊ីវសឡាមនៅពេលដែលគាត់តក្បៀររ៉ាទូលអ៊ីហ្រាមអល់ឡោះអក្បរហើយគាត់នៅស្ងៀមមួយសន្ទុះ ឃើញទេហើយនិយាយមានថាមួយរយៈខ្លីដែលយើងបានដឹងដូចយើងសូនហ្នឹងហើយអញ្ចឹងអាប៊ូហរ៉ៃដោះក៏បានសួរនប៊ីថាយ៉ារ៉ាស៊ូលឡោះនៅពេលដែលនប៊ីនៅស្ងៀមនោះនប៊ីសូត្រអីគេឃើញទេសួរនប៊ីយ៉ាអញ្ចឹងនប៊ីថាសូត្រថាម៉ាតាគូលសូត្រថានប៊ីសូត្រឌូអាអ្វីនៅចន្លោះនោះនប៊ីបានឆ្លើយថាអាគូលមិនតែខ្ញុំសូត្រឌូអាថា اللهم باعد بيني وبين خطاياي كما باعدت بين المشرق والمغرب بان تنجام نو اوكي اللهم باعد بيني وبين خطاياي كما باعدت بين المشرق والمغرب أنا تيموي اللهم نقني من خطاياي كما ينقى الثوب الأبيض من الدنس اللهم اغسلني من خطاياي بالثلج والماء والبرد آه. هاي صوت الحمد بسم الله ចាប់ដើមសូត្រអល់ហាំតែម្ដងអញ្ចឹង លិនសូមបកប្រែនៅអត្ថន័យដែលជាឌូអាណាដែលពោពេញទៅដោយអត្ថន័យដែលនប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមគាត់ សូត្រហើយសុនណះឲ្យអ៊ុម៉ាត់របស់គាត់សូត្រ ឆ្ទុយឆ្លាស់ដែរអោអោបីមីយើងដឹងហើយថានប៊ីយើងសល្លឡោះអាលីវ៉ាសាឡាមគឺជាអ្នកដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡាម៉ាហ្វអំពូន អភ័យទោសឲ្យរលរលទុសា បាបកម្មនៅកន្លងផុតទៅហើយនឹងរលរលទុសាដែលកន្លង ប៉ុន្តែនិយាយថារ៉ាស៊ូលឡោះគឺអត់មានទុសៅទេមិនន័យថាជាអ្នកដែលអល់ឡោះស៊ុបហានវត្តបានរក្សាការពារអំពីកំហុសឆ្គងខុសពីយើងទាំងអស់គ្នាក៏ប៉ុន្តែទន្ទឹមនឹងនោះយើងមើលការសុំទៅអារបស់នប៊ីសល្លោះអាឡៃសាឡាមអ្វីខ្លះអំពីអល់ឡោះស៊ុបហានហួតអាឡាចឹងនប៊ីថាម៉ៃយ៉ាអល់ឡោះហាន័យថាអល់ឡោះមបាអិតបៃនីអោអល់ឡោះសូមអល់ឡោះស៊ុបហានហួតអាឡាបញ្ជិះរូបលិនណា និងកំហុសឆ្គងរបស់លោកនឹងឲ្យបានឆ្ងាយណាដោយដែលអល់ឡោះសុបហានាហូវតាឡាបានបញ្ជារវាងទិសខាងកើតនិងទិសខាងលិចទិសម៉ាហ្រិបហើយនិងទិសទិសទិសខាងម៉ាស្រិកទិសខាងកើតហើយនិងហើយនិងទិសខាងលិចអញ្ចឹងអត្ថន័យវាកន្លែងនេះគឺមានថានប៊ីសល្លឡោះអាលីវ៉ាសាឡាំឲ្យអល់ឡោះសុបហានាហូវតាអាឡាអលមូរ៉ាតកន្លែងនេះគឺថាអល់ឡោះសុបហានូឡាបោះ នៅទុសានៅ កំហុសឆ្គងរបស់គាត់ ដែលកន្លងផុតទៅឬក៏សូមឲ្យអល់ឡោះស៊ុបហានាហ៊ូវតាឡាកុំឲ្យយកទោសពៃរបស់គាត់ឬក៏សូមឲ្យអល់ឡោះស៊ុបហានាហ៊ូវតាឡាការពារគាត់អំពីធ្លាក់ទៅក្នុងប្រការដែលក៏ខុសឆ្គង ឃើញទេអញ្ចឹងសួរថាយើងទាំងអស់គ្នាម្នាក់ម្នាក់យើងភ័យនៅក្នុងការធ្លាក់ក្នុងកំហុសដែរទេដូច្នេះយើងគួរតែសូមអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាឲ្យបានច្រើនដើម្បី ដល់អល់ឡោះសុផាណាហូតាឡាការពារយើងទាំងអស់គ្នាអំពីការធ្លាក់ទៅក្នុងប្រការដែលបាបកម្មប្រការដែលប្រការដែលទុសាដោយដែលអល់ឡោះសុផាណាហូតាឡាបានបញ្ជាមានថាធ្វើឲ្យមានការឆ្ងាក់ឆ្ងាយមែនទែនរវាងបាបកម្មអឺ ហើយនឹងខ្លួនគាត់នឹងឆ្ងាយដោយដាក់អល់ឡោះសុបហានាហ៊ូវតាឡាធ្វើឲ្យទិសទាំងពីរនឹងឆ្ងាយគ្នាហើយអត់មានថ្ងៃជួបគ្នាទេយើងដឹងថាទិសខាងកើតហើយនិងទិសខាងលិចនេះគឺគ្មានពេលណាដែលត្រូវជួបគ្នាទេអញ្ចឹងសូមអល់ឡោះសុបហានាហ៊ូវតាឡាបញ្ជិះនៅរាល់កំហុសឆ្គងឲ្យឆ្ងាយពីយើងនឹងដូចទិសខាងកើតហើយនិងទិសខាងលិចអញ្ចឹងយល់ទេអញ្ចឹងម៉ាក់ណាទី1កន្លែងហ្នឹងទី2 نبي بن صوتها اللهم نقني من خطاياي كما ينقى الثوب الأبيض من الدنس Allah, sum Allah subhanahu wa ta'ala ya, លាងសម្អាតនៅរាល់បាបកម្មរបស់លនោះដោយដែលគេលាងនៅកណាត់សអំពីការដែលប្រឡាក់ណាមានន័យថាអញ្ចឹងកណាត់សដែលប្រឡាក់ហើយគេលាងបោះអីណាបោកស្អាតហើយវាវិលត្រឡប់មកពណ៌សវិញណាអញ្ចឹងនៅពីប្រៀបធៀបអឺ យកកណាត់សមកប្រៀបធៀបពីព្រោះយើងដឹងថាកណាត់សវាជា របស់ដែលកណាត់សវាគឺដែលនៅពេលដែលបលាក់ហ្នឹងគឺឃើញមានតែឃើញឃើញច្បាស់តែម្ដងខុសពីពណ៌ផ្សេងផ្សេងអញ្ចឹងអ៊ូឡាម៉ាបានបញ្ជាក់ថានប៊ីសល្លឡោះអានីវសាឡាំយកពណ៌សយកមកប្រៀបធៀបនេះដោយសារការប្រឡាក់ទៅលើអឺ กระดาษអក្សរឬកណាត់អក្សរនោះគឺវាឃើញច្បាស់ហើយដល់ពេលដែលគេលាងស្អាតយើងវាវិលត្រឡប់មកមកពណ៌សស្អាតវិញអញ្ចឹងសូមអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបោះសម្អាតមានថាអភ័យទោសរាល់បាបកម្មរបស់ខ្ញុំដោយដែលគេលាង កណាត់សឲ្យបានសវិញបន្ទាប់ពីបលាអញ្ចឹងមានថាអត្ថន័យរបស់វា ដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាម សូត្រសុំដល់ចំពោះអល់ឡោះសុផាណាហូវតាឡានេះវាគឺជាអត្ថន័យដែលពោពេញទៅដោយអត្ថន័យជ្រៅជ្រះដែលយើងទាំងអស់គ្នាមិនថាគ្រប់គ្រាន់សម្រាប់យើងនៅក្នុង ការសុំដល់ទៅចំពោះអល់ឡោះសុផាណាហូវតាឡាតអញ្ចឹងទី3អល់ឡោះម៉ាហ្គសិលនីមិនខតាយាយា بالثلج والماء والبرد yeah. yeah. អញ្ចឹងទី3គឺដូចគ្នាដែរមានន័យថាសូមឲ្យអល់ឡោះសុបហានាហូវតាឡាយ៉ាអល់ឡោះអល់ឡោះហ៊ុមយ៉ាអល់ឡោះលៀងមានន័យថាបោះសម្អាតឬក៏បោះនៅបាបកម្មរបស់លិននោះណាដោយទឹកត្រជាក់ណាអញ្ចឹងយើងដឹងហើយថាដូចអ៊ុលម៉ាទឹកកកនិងទឹកត្រជាក់នេះមានន័យថាដោយសារតែបាបកម្មនោះវាគឺគេហៅថា វាក្តៅណាវាជាមូលហេតុសបបហារ៉ារ៉ាតុលអាសាបវាគឺជាមូលហេតុដែលនាំឲ្យឆេះណាបាបកម្មនឹងគឺជាមូលហេតុដែលនាំឲ្យឲ្យឲ្យក្តៅណាដែលនាំឲ្យត្រូវអាសាបរបស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាអញ្ចឹងសូមឲ្យអល់ឡោះស៊ុបហានាហ៊ូវតាអាឡាពន្លត់លុបបាបកម្មរបស់យើងនឹងដោយទឹកត្រជាក់អញ្ចឹងនេះគឺជាទូអាពោពេញទៅដោយអត្ថន័យដែលនប៊ីយើងមូហាម៉ាត់ សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបាន បង្រៀនមកចំពោះយើងដើម្បីឲ្យយើងទាំងអស់គ្នានៅពេលដែលយើងឈរតក្បៀររទុលអ៊ីហ្រាមហើយមានន័យថាយើងកំពុងតែមូណាជិតកំពុងតែនិយាយជាមួយនឹងអល់ឡោះស៊ុបហានាហ៊ូវតាអាឡាកំពុងតែត្អូញត្អែណារ ល់កំហុសឆ្គងរបស់យើងសូមអង្វរករអំពីអល់ឡោះស៊ុបហានាហ៊ូវតាឡាដើម្បីឲ្យអល់ឡោះស៊ុបហានាហ៊ូវតាឡាអភ័យទោសឲ្យយើងអញ្ចឹងនេះគឺជាដុអាមួយដែលមានអត្ថន័យជ្រៅជ្រះនៅឲ្យពោពេញទៅដោយការសុំអាប់អំពូនអំពីអល់ឡោះស៊ុបហានាហ៊ូវតាឡាយ៉ាដូច្នេះមិនមិនយើងដឹងហើយថាអឺអាម៉ាល់អ៊ីបាដាតដែលយើងទាំងអស់គ្នាអឺ អនុវត្តប្រចាំថ្ងៃនេះគឺយើងទទួលបានការអាប់អពូន អំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាជាពិសេសគឺសម្បះយ៉ាង5បកូដោយដែលហាឌីសនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានបញ្ជាក់នោះហាឌីសដោយបានលើកឡើងកាលពីថ្ងៃមុនថានប៊ីបានឧទាហរណ៍ថាបើសិនជានៅមុខផ្ទះរបស់យើងណាមានទន្លេមួយហូរកាត់មុខផ្ទះហើយយើងមុជទឹក មួយថ្ងៃ5ដងតើមានសេះសល់ដែរឬទេនៅការបលាក់បលោកនៅលើខ្លួនរបស់យើងដូចជាក្អែលឬអីអញ្ចឹងអញ្ចឹងបណ្ដាសាសបាត់បានឆ្លើយថាយ៉ារ៉ូស៊ូលឡោះគឺអត់មានសេះសល់អីទេបើសិនជាយើងបើសិនជាបុគ្គលម្នាក់គាត់សម្បះយ៉ាងអត់គាត់មុជទឹកទន្លេដែលនៅមុខផ្ទះរបស់គាត់អឺមួយថ្ងៃចំនួន5ដងណាពិតប្រកបណាស់គាត់នឹងអឺជ្រះស្អាតអំពីការ បលាក់បលោកផ្សេងផ្សេងគ្នាអញ្ចឹងនប៊ីបានប្រាប់ថាវកាដាលីកាអសាឡាវ៉ាទូខំសដូច្នោះដែរសម្បាយ៉ាងទាំង5ពេលគឺវាបោះសម្អាតររលវិសាបាបកម្មនៅចន្លោះអឺ ពីបណ្ឌិតនីមួយនីមួយយ៉ាអញ្ចឹងបីបីនេះគឺជាឌូអាដែលមានសារៈសំខាន់ដែលលិនសង្ឃឹមថាមីមីទាំងអស់នឹងខិតខំរៀនសូត្រហើយនឹងទន្ទឹងវាឲ្យបានចាំបើមិនទាន់ចាំទេយើងអាច ដូអាអ្វីដែលយើងបានរៀនពីមុនមកអត់បញ្ហាទេក៏ប៉ុន្តែបើសិនយើងចាំនៅដូអានេះជួនកាលយើងសូត្រដូអានេះជួនកាលយើងសូត្រដូអានោះអញ្ចឹងនេះសូមចែកដល់មីមីដែលអត់ទាន់បានបងលោកគាត់ហាក់ហ្វៃលីនឲ្យឲ្យមីតិចចាអ្នកអឺអីអីមកបានហ្នឹងមកបានហ្នឹងមកបានហ្នឹងនៅតាមបាន ព្រត់បាក់ព្រត់ដល់មកទេទេហើយនៅនៅចាយទៅដល់ទៅដងដល់ទីពលខោហបបាទហេថែនោះបានកណ្ដាស់ទៀតទៅអឺមីមីសម្រាប់អឺចាហេតុបានលិនយកចិត្តទុកដាក់នៅទូអានេះដើម្បីឲ្យមីមីរៀនដោយសារអត្ថន័យរបស់វាគឺល្អមែនតើយ៉ា ألا جمع ما ما آه، لنسوب ما تيدا اللهم باعد بيني وبين خطاياي كما باعدت بين المشرق والمغرب تيموي يعني؟ اللهم نقني من خطاياي كما ينقى الثوب الأبيض من الدنس اللهم اغسلني من خطاياي بالثلج والماء والبرد طبعا نعم هاي كلام يسوع الحمد អញ្ចឹងអាទិត្យក្រោយអ៊ីនសាអល់ឡោះលនឹងបកប្រែនៅអត្ថន័យហ្វាទីហាហើយអត្ថន័យនៅក្នុងសូត្រហ្វាទីហាហ្នឹងគឺមានន័យវែងមែនទែនដូច្នេះនៅក្នុងយប់នេះគឺលនសូមបញ្ចប់តែប៉ុណ្ណេះតាក់ទងទៅនឹងទូអាអ៊ីហ្វទីតាហើយសឹងខ្ញុំថាមីមីអឺតន្ទិញអ៊ីនសាអល់ឡោះយើងដឹងថាតន្ទិញម្ដងអត់ចាំទេយើងមើលម្ដងហើយម្ដងទៀតឬក៏ស្ដាប់ណាដែលមានទូ អឺលន្តិជាថាមានទូនទូនរបស់យើងផ្សេងទៀតគាត់មានសូត្រជាលក្ខណៈសម្លេងដើម្បីចែកចាយដែរហើយចាំមើលលិននឹងរៀបចំធ្វើជាសម្លេងសម្រាប់មីមីដែរអ៊ីនសាអល់ឡោះយ៉ាចឹងសម្រាប់យប់នេះគឺលិនមានតែប៉ុណ្្នឹងសិនហើយចាំមើលបងយើងចាំបន្តបន្តិចទៀតហើយ ហ្នឹងហ្នឹងប៉ុណ្ណឹងសិនបងឡាយមកឡាយយើងមកឡាយបិទសិនបិទសិនបិទសិនបិទបានដាច់ឡាយមកអត់ហើយណាសំលេងល្បីមួយឡាយបានបាទបាទទៅ لا حول ولا قوة إلا بالله أكبر لا إله إلا الله اللهم رب هذه الدعوة التامة والصلاة القائمة آت محمدا وسيلة وفضيلة وابعث مقاما محمودا الذي يؤدى إنك لا تخلف الميعاد آه، بسم الله الرحمن الرحيم ចឹងតាំងពីតាក្បៀរទុលអ៊ីហ្រាមមកដល់សូត្រដួអាអ៊ីហ្វទីតានេះគឺយើងដឹងហើយថាអឺតកតងទៅនឹងអឺតាក្បៀរទុលអ៊ីហ្រាមចឹងការលើកដៃមិនមិនលឹងសូមបញ្ជាក់បន្តិចតទៅទៅនឹងរបៀបនៃលើកដៃគឺមានពីរសិផាត់មានន័យថាការលើកដៃគឺយើងលើកដៃជាថ្ងៃនេះមែនទេ មានហាឌីសនប៊ីបានប្រាប់ថាហាឌវ៉ាម៉ាំងគីបៃនប៊ីសល្លោះអាឡៃហ៊ីវ៉ាសាននៅពេលដែលគាត់តាក្បៀរគាត់សូត្រថាអល់ឡោះអក្បរអាហ្នឹងត្រឹមត្រូវអ្នកខ្លះលើកមិនណាឬក៏ហាឌីសមួយទៀតថានប៊ីលើកអញ្ចេះដែរប៉ុន្តែមានអ្នកខ្លះលើកអញ្ចេះអានេះអ៊ុលាម៉ាបានបញ្ជាក់ថាអត់ត្រឹមត្រូវទេមានន័យថាយកមេដៃរបស់យើងទៅដាក់មួយកន្លែងអី ឡើងកវលណាអល់ឡោះអានេះអត់ត្រូវអត់ត្រឹមត្រូវទេមានថាអឺខុសពីអ្វីដែលនប៊ីសល្លឡោះអាលីវ៉ាសាឡាមបានបង្រៀននៅកាយវិការនៅសម្បះយ៉ាងអញ្ចឹងឧលមាបានបញ្ជាក់ថានៅពេលដែលយើងតាក្បៀតយើងលើកដៃអល់ឡោះអក្បរប៉ុណ្ណឹងបានហើយមានថាដៃយើងទៅមុខឬក៏នៅខ្លះមានអត់ចេះដែរហ៎អត់ទេយើងប៉ុណ្ណឹងបានហ្នឹងអល់ឡោះអក្បរហើយអោបដៃនៅលើដើមទ្រូង តើតើនឹងកាយហ្វីអត់អោបដៃនេះគឺអ៊ុលម៉ាបានបញ្ជាក់ថាអត់មានខុសគ្នារវាងប្រុសនិងស្រីទេឃើញទេគឺអោបដៃនៅលើទ្រូងអ្វីដែលសុនណះដែលរាយការណ៍អំពីនប៊ីសល្លោះអាឡៃសាឡាំតកតងទៅនឹងការអោបដៃគឺនៅលើដើមទ្រូងលើកលែងថាការយល់ឃើញរបស់ម៉ាហ្សាប់ឆាហ្វអ៊ីគាត់ថានៅលើផ្ចិតឃើញទេហើយម៉ាហ្សាប់ដតីទៀតក្នុងម៉ាហ្សាប់ទាំង4មានការខ្វែងចំបល់គ្នាអ្នកខ្លះថានៅក្រោម ផ្សិតណាដូចជាតំបន់ឥណ្ឌាប៉ាគីស្ថានបង់ក្លាដេសគឺគាត់អល់ឡោះអក្បររៀងដូចនេះជាប៉ុន្តែឧលាមាបានបញ្ជាក់ថាបង្ហាញអំពីភាពខុសជុកនឹងណនៃការអោបលំទោនរបស់យើងនៅពេលដែលយើងអោបនៅនេះនៅលើដើមត្រង់នេះវាបង្ហាញអំពីការខុសជុកណានឹងណរបស់យើងហើយនឹងសភាពរបស់យើងដែលថាស័កសមចំពោះឈរចំពោះមុខអល់ឡោះស៊ុបហានៅដល់ហ្នឹងខ្លាំងជាងអ្នកអោបដៃនៅនេះ ខ្លាំងជាងអ្នកដល់ Iron នេះអញ្ចឹងណាមានន័យយើងអល់ឡោះអក្បរមែនទេមានធ្វើឲ្យចិត្តរបស់យើងនឹងខូសុជាងហើយយើង បង្ហាញនៅភាពអោនលំទូនគោរពរបស់យើងទៅចំពោះអល់ឡោះស៊ុបហានាហ៊ូតាឡាគឺការអោននៅលើដើមទ្រូងហើយវាមានហាឌីសរាយការណ៍ដែលត្រឹមត្រូវសាហេះជាងគេថាណាប៊ីសល្លឡោះអាឡាំដាក់ដៃស្ដាំនៅលើដៃឆ្វេងហើយនៅលើដើមទ្រូង វាមានហាឌីសរាយការដែរប៉ុន្តែវាខ្សោយអ៊ុលម៉ាគេថាបើអ្នកប៉ុន្តែទាំងអស់នេះវាជាមិនមែនជារុកុនមិនមែនជាបើតាណែណាអោបនេះសម្បះយ៉ាងអត់សះឬក៏បតាសម្បះយ៉ាងអត់មានតកតងទេណាគាត់ថាវាយើងព្យាយាមធ្វើតាមអ្វីដែលណាប៊ីបង្រៀនមកពីព្រោះណាប៊ីបានប្រាប់ថាសលលូកាម៉ារ៉ៃទូមូនីអ៊ូសលីចូលពួកអ្នកសម្បះយ៉ាងឲ្យដូចដែលពួកអ្នកបានឃើញខ្ញុំសម្បះយ៉ាង អញ្ចឹងយើងបានឃើញនប៊ីសម្បាយ៉ាងអត់អត់ទេប៉ុន្តែនប៊ីបានបង្រៀនទៅចំពោះសាហបិតហើយសាហបិតដែលរស់ទាន់នប៊ីនោះក៏បានបង្រៀនតតគ្នារហូតបានយើងនៅគ្នាដឹងអំពីកៃហ្វីយ៉ាតក្បួនខ្នាតទាំងអស់ហ្នឹងមែនទេយ៉ាអញ្ចឹងដូចជាហាឌីសដែលអ៊ុលាម៉ាបានដកស្រង់ធ្វើជារុកុននៅក្នុងសម្បះយ៉ាងត្រូវមានឈរត្រូវអ៊ីឌីដលឲ្យមានតម៉ាក់នេះណាលំនឹងរររកហ្នឹងយកដកចេញពីណា ដកចេញពីបុរសម្នាក់ដែលគាត់សម្បះយ៉ាងគាត់ចូលមស្ជិតហើយគាត់សម្បះយ៉ាងលក្ខណៈអត់មានគេថាតមាក់នេះណាលំនឹងររៅរុកុនទេគាត់មកដល់អល់ឡោះអក្បរសូត្រហ្វាទីហាហើយអល់ឡោះអក្បររុកុអត់មានបាននឹងទេគាត់រុកុពឹបងើបមកវិញសាមីអល់ឡោះលីមិនហាមីដាអត់មាននឹងទេទៅបដោយចឹងទេថាអត់មានលំនឹងលេងសាមីអល់ឡោះលីមិនហាមីដារ៉ាប់បាណាទៅបដោយសុយុតរហូតសម្បះយ៉ាងហើយ គាត់ទៅឲ្យសាឡាមទៅនប៊ីទៅជួបនប៊ីនប៊ីថាអ៊ីរយៈហ្វាសលីហ្វាអ៊ីនណាកាឡាំទុសលីនប៊ីថាចូលអ្នកឯងត្រឡប់ទៅសម្បះយ៉ាងម្ដងទៀតអ្នកឯងអត់បានសម្បះយ៉ាងទេមិញចឹងបញ្ជាក់ថាគាត់សង្ខំសម្បះយ៉ាងតាំងពីទឹកគ្មានរទុលអ៊ីហ្រាមរហូតឲ្យសាឡាមហើយនប៊ីប្រាប់ថាអ៊ីរយៈហ្វាសលីហ្វាអ៊ីនណាកាឡាំទុសលី ត្រឡប់ទៅសម្បះយ៉ាងសាជាថ្មីអ្នកឯងអត់បានសម្បះយ៉ាងអញ្ចឹងមានន័យថាសម្បះយ៉ាងរបស់គាត់នឹងបាត់តាល់ខូចអ៊ុលម៉ាថាអត់បានសម្បះយ៉ាងនឹងមានន័យថាសម្បះយ៉ាងរបស់នឹងសូន្យអល់ឡោះអត់ទទួលយកទេ អញ្ចឹង3ដងបុរសហ្នឹងត្រឡប់ទៅសម្បះយ៉ាងទៀតអល់ឡោះអក្បរអល់ហាំឌុលឡាបបបបហាដូចដូចដូចនេះសៀសូតអើប្រហែលវិនាទីអល់ឡោះអក្បរតរវ៉ៃហ្នឹងអញ្ចឹងអល់ឡោះអក្បរអល់ឡោះអក្បរសាមីអល់ឡោះនេះរ៉បណាអល់កឡាដូចមន់ចាក់ស្រោចហ្នឹងយ៉ាងនប៊ីចៅអាក្រក់អត់ផុតគេហ្នឹងគឺចៅលួចសម្បះយ៉ាងហ្នឹងហើយនប៊ីថាចៅលួចសម្បះយ៉ាងអញ្ចឹងបុរសហ្នឹងគាត់ធ្វើអញ្ចឹង3ដង ហើយសម្បះយ៉ាងហើយមកសាឡាមនប៊ីនប៊ីថាទៅស្មៀហើយដល់ទៀត3ដងរហូតដល់ថាថាយ៉ារ៉ូស៊ូលឡោះបង្រៀនលិនមកបង្រៀនមកលើមិនខុសឃើញដើម្បីនឹងចឹងនប៊ីចង់ឲ្យគាត់ឲ្យអស់ចិត្តហើយបង្រៀនដើម្បីឲ្យគាត់ចាំចឹងនប៊ីក៏បានប្រាប់គាត់ថានៅពេលដែលអ្នកឈរចូលអ្នក តក្បៀរឃើញទេហើយនៅពេលដែលអ្នករុកូហាត់តាតតមអ៊ីនរូករ៉ាគីអាននៅពេលដែលអ្នកអានរុកូចូលអ្នកទាំងអស់គ្នា ចូលនេះរុកុឲ្យអីវ៉ាន់នឹងណានឹងមកដឹងថានឹងហើយហើយចាំអតិទេសាមីអល់ឡោហ៊ូលីមិនហាមីដាឈរឲ្យនឹងសិនលើឃើញបងអូនខ្លះសម្បះយ៉ាងនៅពេលដែលអ៊ីម៉ាំសាមីអល់ឡោហ៊ូលីមិនហាមីដារៀងយឺតបន្តិចគាត់រៀងអេរៀងទៅរៀងត្រេតទៅមុនបងអត់បានទេណាដល់ដាក់ហាឌីសនប៊ីថាសាមីអល់ឡោហ៊ូលីមិនហាមីដាឈរ Kalau nak sahabat tak, eh, eh Nabi pelik sujud dah nak. Puyu. Ya ni? Ya, hai doa dah terlalu sahut dah wujudan. Ya ni? Ya, sami Allahu liman hamidah yang cahta Rabbana lakal hamd. Tawah je kan? Ya, Rabbana lakal ham hamdan kathiran tayyuban mubarakan fi mil samawati wa mil ul wa mil makan lu hai ai ma phlan jeng hai tau ka dai vi wi nien doa dai jeng trau saut sami allahul liman habidana wi chra ya na ហើយដល់យើងអ្នកខ្លះសាមីអល់ឡោះលីម៉ានហ៊ីដារៀងនោះទៅមុនឥឡូវអ្នកខ្លះទៅបាត់អ្នកណាធ្វើដោយចេតនាមុនអ៊ីម៉ាមណាហុកុំវាទូសាធំឬក៏ងើបមុនអ៊ីម៉ាមឬក៏ប្រណាំងប្រជែងមួយអ៊ីម៉ាមអ៊ីម៉ាមបតល់អត់បានទេនប៊ីតាអ្នកពេញចិត្តដែរទេឲ្យគេបង្វែរក្បាលរបស់អ្នកទៅជាក្បាលសត្វលាអ្នកណាងើបក្បាលមុនអ៊ីម៉ាម អល់ឡោះសុបានវតាឡានឹងឲ្យក្បាលរបស់វាខ្លាយប្រែខ្លាយទៅជាក្បាលសត្វលាហើយសត្វលាល្អហើយវាហេម៉ារឃើញទេគាត់ងើបមុនអ៊ីម៉ាមហ្នឹងងើបមុនអ៊ីម៉ាមអញ្ចឹងអ្វីដែលលើកចង់ចលនេះគឺតម៉ានីណាតម៉ានីណារូកុនអ្នកណាឲ្យអត់មានតម៉ានីណាគឺអត់សះយើងនៅក្នុងមស្ជីដម៉ាសាហ្វីរាប់រូកុនសម្បាយ៉ាងឃើញបាន13ឃើញទេ mazhab sen 14 15 16 makano ti we mean tamanina be sa hadis nang chang eh, dei tha tamanina at chi rukun muoy no knong kon sembahyang ba at mean tamanina ro ro rukun te sembahyang nang ke sami allah liman hamidah rabbana hai arukok kan ngene ngjang hadis dan nabi sallallahu alaihi wasallam ya semua hadis musi us salah បុរសម្នាក់ដែលសម្បើយ៉ាងរបស់គាត់នឹងអាក្រក់ជាទីបំផុតមែនទេខុសហ្នឹងគឺនប៊ីចាប់ដាក់បង្រៀនណានេះនេះដល់ពេលដែលអ្នកឈរជឿនៅតកបៀរហើយដល់ពេលដែលអ្នករុកោចូលនៅអេទីដាលរុកោឲ្យបាននឹងដល់ពេលដែលអ្នកងើបពីអេទីដាលឲ្យនឹងណាហើយមានថាររុកុននីមួយនីមួយនឹងគឺឲ្យមានបមនីណាឲ្យច្បាស់លាស់នេះកុំប្រញាប់ទៅណាហ្នឹងទៅសម្បះយ៉ាងរបស់យើង ត្រឹមត្រូវយ៉ាដូច្នេះអ្វីដែលចង់រំលឹកមីមីតកតងទៅនឹងក្បួនខ្នាតនៃការលើកដៃនៅក្នុងទឹកមេរទុលអ៊ីរ៉ាមគឺយើងបានដឹងហើយគឺមាន2ទី1គឺលើកដៃស្មើប្រស្មារបស់យើងនឹង2អល់ឡោះអក្បរឬក៏អាចលើកត្រឹមនេះបានអាហ្នឹងគឺអត់អីទេមានហាឌីសសេរីកាមកដូចគ្នាយ៉ា ហើយការអោបដៃនេះយើងដឹងហើយថាវាគឺជាការលើកដៃនេះគឺជាសុណាស់ទេមិនមែនជារុកុនដែលថាយើងបោះបង់ចោលវាបតាល់សម្បះយ៉ាងមិនមែនទេក៏ប៉ុន្តែឯកភាពរវាងអ៊ុលម៉ាថាវាគឺជាសុណាស់ដែលយើងអនុវត្តទាំងអស់គ្នាគ្មានណាបោះបង់ចោលទេហើយយើងដឹងហើយមានអ្នកខ្លះគាត់សម្បះយ៉ាងមានប្រឡែងដៃហ៎អល់ឡោះអក្បរចង់សួរថាអាលើក ឡាវយ៉ានេះអញ្ចឹងនិយាយថាវាវាខុសសុនណាស់មានវាខុសពី កាយវិការខុសពីក្បួនខ្នាតដែលនាមីបង្រៀនមកអញ្ចឹងអ្វីដែលយើងធ្វើខុសយើងខ្លាចវាវាខុសអញ្ចឹងយើងព្យាយាមរៀននេះរៀនអ្វីដែលនាមីបង្រៀនមកហើយមានសេចក្តីរាយការណ៍អឺពុតប្រកាសថានាមីលើកអញ្ចឹងយើងព្យាយាមដើម្បីដែលយើងដឹងថាសុនណាស់នាមីលើកអញ្ចឹងយើងព្យាយាមលើកអញ្ចឹងដើម្បីធ្វើឲ្យដូចនាមីអញ្ចឹងអញ្ចឹងមានទេខ្លះ អត់ទេអត់ទេយើងខ្ជិលយ៉ាងដែរអ្នកខ្លះជួនកាលទាំងយើងទាំងគេប៉ុន្តែយើងដឹងថាសម្បាយ៉ាងគឺត្រូវមានការយកចិត្តទុកដាក់អ្នកខ្លះចូលគាត់ហត់ក៏ដែរអល់ឡោះតែវាប្រហែលដែរយ៉ាយ៉ាវាអត់ចឹងទេគាត់ថាធ្វើអត់ធ្វើតែចេះអត់ទេមានតែថាវាផ្ទុយពីសុនណាមានយើងអត់បានប៉ះឡើយមានថាឥឡូវយើងដឹងថាណាប៊ីណាប៊ីដែលគាត់លើកដៃអញ្ចឹងនៅពេលដែលយើងនៀតហើយយើងធ្វើតាមណាប៊ីមានថាយើងបានប៉ះឡើយ ជាងរាល់ទង្វើរាល់កាយវិការដែលយើងធ្វើនៀតថាធ្វើតាមណាប៊ីតែអ្វីដែលណាប៊ីធ្វើជាសុនណាចឹងយើងនឹងបានប៉ះឡាតាមរយៈកាយវិការទាំងវើដែលយើងធ្វើយើងបានរបស់ណាណាប៊ីសូត្រអីយើងសូត្រហ្នឹងណាប៊ីធ្វើយ៉ាងម៉េចយើងធ្វើអញ្ចឹងនៅពេលដែលយើងដឹងថាណាប៊ីលើកដៃប៉ុណ្ណឹងយើងលើកដៃប៉ុណ្ណឹងមិនយើងបានប៉ះឡាទាំងវើហ្នឹងទាំងវើដែលយើងធ្វើហ្នឹងគេសរសេរប៉ះឡាឲ្យដោយសារយើងធ្វើតាមណាប៊ីព្រោះពេលណាប៊ីទូខុសត្រូវនៅក្នុងការបង្រៀនយើងទាំងអស់គ្នាយ៉ាអញ្ចឹងបានគេឲ្យយើងរៀនដើម្បីឲ្យយើងដឹងហើយយកទៅ អនុវត្តឥឡូវយើងដឹងថានប៊ីលើកដៃប៉ុណ្ណឹងឬក៏ជួនកាលក៏លើកប៉ុណ្នេះណាណាយើងលើកតាមអ៊ីនសាអល់ឡោះហើយនៅយើងដឹងថានៅក្នុងសម្បាសយ៉ាងនេះនប៊ីសូត្រម្ដងសូត្រដូអានេះម្ដងសូត្រដូអានោះហើយបើយើងចេះច្រើនយើងសូត្រទៅអត់អីទេប៉ុន្តែយើងទៅសូត្រដូអាណាផ្សេងអឺនៅក្នុងកន្លែងហ្នឹងកើតវាខុសដែរព្រោះថាយើងតែគ្មានរទួលអារម្មណ៍ហើយសូត្រអីណាផ្សេងអាហ្នឹងខុសណាយ៉ាងយើងយើងរៀននេះដើម្បីឲ្យយើងបានដឹងច្រើនគេហៅច្រក ចេញជាច្រើនដើម្បីងាយស្រួលយកទៅយកទៅអនុវត្តផងដូច្នេះមីមីសម្រាប់យប់នេះគឺលិនសូមលើកឡើងតែប៉ុណ្ណឹងសិនអ៊ីនសាអល់ឡោះហើយសម្រាប់អាទិត្យក្រោយអ៊ីនសាអល់ឡោះយើងនឹងចូលទៅដល់ការសូត្រហ្វាទីហាហើយនឹងសូត្រប៊ីស្មិលឡាហើយនឹងការបកប្រែនៃអត្ថន័យនៃសូត្រ Eh, Fatihah របស់យើងនៅក្នុងសម្បាយ៉ាង ya, eh, insyaallah ចាជើងនៅក្នុងយប់នេះក៏លនសូមបញ្ចប់តែប៉ុណ្ណេះដោយ lafaz hadza wa billah tawfiq wal hidayah wassalamu alaikum warahmatullahi wabarakatuh